អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាសុខសប្បាយធម្មតាមែនទេហ្នឹងហើយអូខេអ្នកទាំងអស់គ្នាហើយនៅក្នុង server នេះនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងទៅនឹងសបាយដែលគាត់ក្រងនឹងចេញនៅនគរថ្មីនគរថ្មីនេះបើតាមអ្វីដែលខ្ញុំដឹងគឺឆាតសួរចូលទៅក្នុង page របស់សបាយណាហ្នឹងហើយហើយចម្លើយប្រហែលជាពីខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាមិនខុសគ្នាប្រហែលទេណាខ្ញុំអុយមើលអូខេនេះជាចម្លើយដែលយើងទទួលបានហ្នឹងហើយ ហើយប្រហែលជាអ្នកទាំងអស់នេះក៏បានដូចជាខ្ញុំដែរនិយាយទៅនេះសូមតាមដានលើ Facebook របស់យើងដើម្បីទទួលបានព័ត៌មានអាប់ដេតនានារបស់យើងបន្ថែមនិយាយទៅសบายតែតែឆ្លើយបែបនឹងដាក់យើងនិយាយទៅហើយចំណោយដែលយើងចង់បានគឺយើងមិនដែលបានពីគាត់ទេណាអូខេអញ្ចឹង server នេះអើនគរថ្មីនេះបើសិនជាអ្វីដែលខ្ញុំបានស្មានទេអ្នកទាំងអស់នេះណាអ្វីដែលខ្ញុំបានស្មានណា ខ្ញុំគិតថាវានឹងអាចក្រងចេញនៅថ្ងៃទី1ខែ9ព្រោះអីជាទូទៅសបាយតែតែមួយឆ្នាំចេញម្ដងពីមុនមកចេញរៀងរាល់ខែ10ថ្ងៃទី1ខែ10ណាបន្ទាប់មកទៀតថយមកដល់ថ្ងៃទី9អឺមកថយមកដល់ខែ9ថ្ងៃទី1ខ្ញុំគិតថាឆ្នាំនេះក៏ដូចគ្នាដែរប្រហែលជាអាច ដើមខែ9ជាទូទៅប្រហែលជាអាច start ថ្ងៃទី1ដូចគ្នាណាហើយសំណួរសួរថាតើនគរថ្មីនេះមាន event ថ្មីអត់ ចម្លើយពីខ្ញុំទៅគឺខ្ញុំគិតថាប្រហែលជាគ្មានទេ event ថ្មីប៉ុន្តែអាចមានការ discount ទៅលើ item មួយចំនួនហើយអ្វីដែល player រំពឹងទុកអឺ item ថ្មីមិនចេញក៏ហីចោះប៉ុន្តែអ្វី ដែលសំខាន់ជាងគេកុំឲ្យតែមាន auto out ណាអឺតាក់ជើងអីហ្នឹង គឺប៉ុណ្្នឹងគឺបានហើយគឺលេងស្រួលហើយតែអ្វីដែលខ្ញុំខ្លាចជាងគេនៅពេលដែលបានកោថ្មីគឺតែតែមានបញ្ហាបែបហ្នឹង ហើយបើសិនជាករណី GM គាត់មានអ្នក manage ទៅលើ server CX2 របស់សបាយមួយនេះត្រឹមត្រូវខ្ញុំគិតថាបញ្ហាហ្នឹងប្រហែលជាលែងកើតមានឡើងហើយជាមួយនឹង server របស់ក្រុមហ៊ុនសបាយមួយនេះហើយមានសំណួរនេះខ្លះកាត់ឆាតមកសួរខ្ញុំថាអូខេរ៉ាសើតើនគរថ្មីរ៉ាសើទៅលេងអត់ពីខ្ញុំទៅ server សបាយគឺខ្ញុំមិនដែរចោលទេមូលហេតុអីគេបានខ្ញុំមិនដែរចោល ទីមួយសបាយគឺជាយើងចូលទៅមើល page ហ្មងទៅនេះគឺជាវីដេអូដែលគាត់ចាញ់មក អឺទី1សបាយគឺគាត់មានក្រុមហ៊ុនត្រឹមត្រូវទី2សបាយគឺជាក្រុមហ៊ុនដែលបង្កើត CX ដំបូងមិនបង្កើតទិញ license ពីគេមកដំបូងអញ្ចឹងអា server ដើមដោយវត្ថុបុរាណអញ្ចឹងគឺជាទូទៅគឺអត់ឲ្យចោលវាទេហ្នឹងហើយហើយខ្ញុំអានផុសក្នុង page ខ្ញុំដែរថាសួរអ្នកទាំងអស់គ្នាលេងល្បែងប៉ុន្មានបើពីខ្ញុំខ្ញុំសុំលេងល្បែងហុកមូលហេតុអីខ្ញុំលេងល្បែងហុកទី1គឺយើងចំណាយលុយតិចណាទី2ល្បែងហុកអត់មាន ពេលល្វីគ្នាអត់ត្រូវការប្រើ last skill ប្រៃទេយើងក៏រៀងចំណេញដែរ title យើងចាក់ប៉ុន្តែអត់មាន file element ទេណា clock យើងអត់ប្រើទេឃើញទេយើងវាកាត់បន្ថយចំណាយយើងរៀងច្រើនប៉ុន្តែវាអាចមានអ្នកប្រើធំធំមកគោយើងចឹងទៅតែធម្មតាគឺមានអ្នកគោឯងព្រោះតាមធម្មតាហ្គេមទៅឌឺដងនេះទៅវិញទៅមកវាលេងសុបាយមែនទេប៉ុន្តែកំណាកំឌឺនេះពេកអូខេអញ្ចឹងនេះជាលក្ខខណ្ឌឬក៏ reason មួយចំនួនដែលខ្ញុំ សម្រាប់ចិត្តថាខ្ញុំលេង server សបាយហ្នឹងហើយហើយ server JX Tower ក៏ខ្ញុំមិនចោលទេទៅគឺខ្ញុំលេងទាំងពីរ server ហ្នឹងព្រោះជាទូទៅអ្នកដែលគាត់ទៅលេង server JX Tower ក៏គាត់ធ្លាប់លេងនៅសបាយដែរបើគាត់ទៅលេងនៅ server JX Tower ហ្នឹងហើយហើយបើសួរថា compare ថាអូខេតើពេលបច្ចុប្បន្ន server 2នឹងមួយណាល្អជាងខ្ញុំអត់ហ៊ាននិយាយទេព្រោះការប្រៀបធៀបនេះយើងអាចប្រៀបធៀបយើងផ្ទាល់ខ្លួនបានទេយើងអាចនិយាយថា យើងអាចនិយាយគំនិតតខ្លួនបានប៉ុន្តែបើនិយាយទៅគ្រាន់តែលើវាប៉ះពាល់អញ្ចឹងខ្ញុំអត់និយាយទេអ្នកទាំងអស់គ្នាចូលចិត្តលេង server មួយណាអ្នកទាំងអស់គ្នាទៅលេង server មួយហ្នឹងទៅហ្នឹងហើយអត់ហាមអ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាគាត់ថា server មួយណាល្អអូខេសម្រាប់ចិត្តទៅលេងណាហ្នឹងហើយអត់ហាមពីមុនខ្ញុំធ្លាប់និយាយថាអូខេ server JX2 World នេះគឺអត់មានអូតូប៉ុន្តែពេលបច្ចុប្បន្នសួរមានទេមុនតែខ្ញុំផុសវីដេអូ YouTube 2ចូលនេះនេះ គឺវីដេអូរបៀបដាក់អីនិយាយពីកម្មវិធី Sin Auto ហើយជាមួយនឹងនិយាយពី Auto Look In នេះណាតាមពិតវាមានយូរហើយវាមានយូរហើយគ្រាន់តែមិនដែលមានណាគេអឺថតយកមកផុសខ្ញុំមានចង់និយាយ fan page ខ្ញុំណាមិនមែន fan ខ្ញុំទេ fan page ខ្ញុំគឺគាត់បានផ្ញើវីដេអូមកឲ្យខ្ញុំមើលហេតុអីគាត់ថា server នេះអត់មានអូតូរ៉ាសារ៉ាសាឃើញមានអូតូឯងរ៉ាសាជួយ report ទៅ GM ទៅទេថាខ្ញុំអត់បានខ្ញុំអត់អាច report ទៅបានទេ បើយើងចង់ report យើងអាចឆាតឆាតចូល page បានហើយគាត់ថាអូខេឆាតចូល page តែអត់មានអ្នកមើលអានឹងខ្ញុំមិនដឹងធ្វើម៉េចដែរតែប៉ិតអូតូបើយើងនិយាយស្រួលទៅណាចេក tower ណាមានអ្នកអូតូស៊ីមេប៉ុន្តែសួរ hero របស់ណាគេក៏ខ្ញុំអត់ដឹងដែរណានឹង hero របស់ណាគេក៏ខ្ញុំអត់ដឹងដែរប៉ុន្តែគាត់ថាអូតូតាក់ជើងវាអត់មាន server នឹងដោយសារ GM គាត់ manage server គាត់កាន់ server នឹងជាប់ដល់ពេលអញ្ចឹងអូតូតាក់ជើងអត់មានហើយមានអ្នក call server អត់មានណាហើយមានអ្នកឆាតមកសួរខ្ញុំទៀតអូខេរ៉ាសិនដល់ពេលដែលលេង server ជា X server លេងលេងអត់បានតែគេបិទបិទបិទ server ទៅហើយណាឧទាហរណ៍តែគេបិទ server ខ្ញុំធ្វើមិនហ៎សំណួរបែបហ្នឹងខ្ញុំឆ្លាតចាញ់អឺ server បែបហ្នឹងខ្ញុំខ្ញុំឆ្លាតចាញ់ទេមូលហេតុដែលខ្ញុំថាខ្ញុំឆ្លាតចាញ់ដោយសារខ្ញុំមិនមែនជា GM ខ្ញុំមិនមែនជាអ្នកបើក server ចឹងខ្ញុំឆ្លាតចាញ់ទេខ្ញុំជា player ម្នាក់ដែរហ្នឹងហើយអូខេអញ្ចឹងយើងសម្រាប់ចិត្តលេងអាហ្នឹងយើងតលេងទៅយើងបាច់គិតច្រើនទេធម្មតាហ្គេមវាមានតែខាតវាអត់មានចំណេញអីទេណា អូខេអញ្ចឹងអឺអានេះអ្វីដែលខ្ញុំគិតទេណាអញ្ចឹងអ្នកទាំងអស់នេះសម្រេចចិត្តចង់ទៅលេង server មួយណាក៏បានប៉ុន្តែ complete នៅពេលដែល server ថ្មីបើកសម្រាប់ GX បោះសបាយនេះ complete ទៅលេងល្បែងហុកជាមួយខ្ញុំទាំងអស់គ្នាណាហើយខ្ញុំរីកមិនលេងល្បែងហុកនឹងដោយសារយើងចាយលុយតិចយើងមិនសូវប្រើប្រាស់លុយច្រើនហ្នឹងទោះបីជាយើងលេងបាគូឬយើងលេងសានីអីក៏នឹងក៏យើងនៅតែអាចវាយគេចូលដែរមែនទេហ្នឹងហើយហើយកុំតែឆ្ងល់អូខេអឺ GX ហ្គេម GX បោះសបាយនេះ មានធូតអស់1000មានអីសូល server GX server មានអត់ខ្ញុំហ៊ាននិយាយថាមានដោយសារមានគេថតឲ្យខ្ញុំមើលខ្ញុំឃើញប៉ុន្តែអាធូតអស់1000របស់ខ្ញុំគឺប្រើជាមួយនឹង GX ធ្វើដល់ការទេប៉ុន្តែធូតអស់1000គេប្រើកើតដោយសារគេធ្វើការ upgrade ហ្នឹងហើយប៉ុន្តែបើសួរថាពីណាខ្ញុំក៏អត់ដឹងដែរហ្នឹងហើយព្រោះកន្លែងខ្លះនិយាយបានកន្លែងខ្លះក៏និយាយអត់បានដែរហ្នឹងហើយ អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូនេះមានប៉ុណ្្នឹងណាខ្ញុំរីកមិនឲ្យទៅលេងល្បែងហុកប៉ុន្តែខ្ញុំមិនជំរុញថាដាច់ខាត ថាទៅលេងនេះចង់លេងសម្រាប់ណាក៏បានដែរណាហ្នឹងហើយអូខេអរគុណបាយបាយ